ចឹងនៅក្នុងឱកាសនេះគឺយើងចូលទៅដល់អឺមាត្រាទី28ហើយភាគច្រើនយើងនិយាយផ្ដោតពីរឿងទឹកដីណាធនធានធម្មជាតិប្រសិនបើយើងនិយាយខ្ពស់នឹងទៅទៀតគឺទឹកដីកម្ពុជាក្រោមទាំងមូលតែម្ដងដែលយើងបានបាត់បង់បានបាត់បង់ទៅណាហ្នឹងវាតាក់ទងក្នុងរឿងទឹកដីរបស់យើងផងដែរក៏ប៉ុន្តែយើងបន្តឈានទៅដល់សម្រាប់ វាសនាខ្លួនដោយ ខ្លួនឯងនោះទេយើងគ្រាន់តែចូលទៅឲ្យបងប្អូនទាំងអស់គ្នានឹងបានយល់អំពីសិទ្ធិពួកគាត់ជាមុនសិនមិននឹងយើងសម្រេចឬក៏ធ្វើកិច្ចការអីក៏ដោយត្រូវជំរុញឲ្យពួកគាត់នឹងអឺមានសិទ្ធិសម្រេចវាសនាខ្លួនឲ្យខ្លួនឯងបានន័យថាគាត់មានសិទ្ធិសេរីភាពក្នុងការជីមតិសិទ្ធិសេរីភាពក្នុងការតវ៉ាដែលគាត់បានបាត់បង់ទៅ ដូចជាដីធ្លីដូចជាសិទ្ធិនិយាយស្ដីដូចជាសិទ្ធិផ្សព្វផ្សាយព័ត៌មានជាដើមឥឡូវនៅក្នុងមាត្រានេះមុននឹងចូលនៅក្នុងមាត្រានេះខ្ញុំគណៈអាត្មាភាពក៏សូមអឺវិភាគទៅលើ ការផ្សព្វផ្សាយភយើងជាខាងដើមចាប់ផ្ដើមពីយើង បានបង្កើតកម្មវិធីនេះឡើងឃើញបងប្អូនយើង ទាំង យុវជន ទាំងយុវជនហ្នឹងគាត់បានយល់ច្រើន ពីបញ្ហារឿងការផ្សាយណា តែតាមទស្សនានិងកំណត់របស់ខ្ញុំកណាមួយទៀតប្រសិនបើ អាចថាបងប្អូនយើងនៅកម្ពុជាក្រមណាគាត់អាចផ្សព្វផ្សាយភាសាខ្មែរឬក៏ភាសាវៀតណាមអីមួយទៀតក៏ល្អអ្នកខ្លះអឺគាត់មានខ្សែដាញពួកគាត់មានក្រុមពួកគាត់ ហើយយួរមេត្រាទាំងអស់ហ្នឹងមេត្រាទាំងអស់ហ្នឹងដែលបានចែកហ្នឹងដើម្បីឲ្យពួកគាត់ហ្នឹងបានយល់ផងទាំងភាសាយួននិងភាសាខ្មែរហ្នឹងប្រសិនបើថាពួកគាត់បានទៅរដ្ឋល្អទៀតដើម្បីមិនដើម្បីឲ្យរដ្ឋាភិបាលយួននឹងបានដឹង ហើយដើម្បីឲ្យបងប្អូនយើងនឹងបានជ្រាបពីរឿងបញ្ហា ផងដែរនៅប្រសិនក្រមយុវជនដែលពួកគាត់បានធ្វើហើយយើងចិត្តតែផ្សព្វផ្សាយទៅ ពួកអីនេះវាតកតួងជាមួយនឹងច្បាប់ដែលបងប្អូនយើងរស់នៅក្រមអាណានិគមយួនហ្នឹងដែលជិះជាន់យើងអស់រយៈពេលជាង100ឆ្នាំលើជាង100ឆ្នាំនោះទៀតដោយពួករដ្ឋាភិបាលយួនហ្នឹងគឺมันបានផ្ដាល់ណាផ្ដាល់នៅច្បាប់ឬក៏ផ្ដាល់នៅអ្វីដែលបានចុះហត្ថលេខាហើយណាដូចជាច្បាប់ស្ដីពីសិទ្ធិជនជាតិដើមហ្នឹងក៏ដោយក៏ប៉ុន្តែ រដ្ឋអំណាចជួនហ្នឹងគឺมันបានបង្ហាញនៅច្បាប់ទាំងអស់គ្នាហ្នឹងឲ្យប្រជាជនរបស់ខ្លួនឲ្យសាសជាតិដតីហ្នឹងបានដឹងទេយើងមើលឃើញយើងតាមដានមើលគឺមាន តែខាងសហព័ន្ធយើង មានឃើញតែខ្មែរក្រមយើង ដែលផុសផុលមុនគេឲ្យផ្សាយច្បាប់នេះចេញទៅ ពេលដែលផ្សាយច្បាប់ទាំងអស់នេះចេញទៅគាត់បានអ្នកដែលគេចេះខ្មែរចេះអីចឹងទៅគាត់បានយល់មួយចំនួនដែរក្នុងការយល់ដឹងអំពីច្បាប់អឺស្ដីអំពីជនជាតិដើម ច្បាប់ស្ដីអំពីសិទ្ធិជាសកលអីហ្នឹងឃើញគាត់បានយល់មួយចំនួនតែកំណត់របស់ខ្ញុំគណៈអាត្មាភាពហ្នឹងប្រសិនថាដូចខាងបងបងយុវជនអាចបង្កើតជាក្រុមនេះលើជា ភាសា ខ្មែរហើយភាសាយួននឹងនិយាយទៀតរត់តែល្អទៀតធ្វើឲ្យពួកគាត់នឹងបាន ជ្រួតជ្រាបហើយទលំទលែក្នុងការផ្សាយនៅច្បាប់ទាំងអស់នឹងឲ្យទាំងជនជាតិយួនទាំងជនជាតិខ្មែរជនជាតិណាក៏ដោយបានយល់ថានេះច្បាប់ចេញមកចេះ យើងត្រូវមានសិទ្ធិធ្វើជាជាយើងត្រូវមានសិទ្ធិទទួលផលជាជារត់តែល្អប្រសើរទៀតនេះខាងដើមខ្ញុំកណាត់មកភាពដែលថាមានកំណត់នឹកឃើញទៅវាថាវាមាន ប្រយោជន៍ដល់សាសជាតិយើងតែមូលផងដែរហើយយើងមើលឃើញថាសាសជាតិយួនមួយចំនួនក៏គេល្អដែរជាមួយនឹងខ្មែរយើងនឹងក៏គេមិនពេញចិត្តរឿងរបបគ្រប់គ្រង បែបកុំមនីយនសប្តាហ៍នឹងដែរគ្រាន់តែអ្នកខ្លះទៅក៏បានយល់អ្នកខ្លះទៅក៏អត់បានយល់អញ្ចឹងនឹងចំណុចដែលទី1ដែលខ្ញុំកណា អាត្មាភាពនៅឃើញថាសិនបើយើងមានកម្មវិធីនឹងមួយសម្រាប់ខាងយុវជននៅខាងនោះដូចជាព្រះអង្គកុំសម្រិនក្តីតោវងជឿងក្តីយើងខៃក្តីបងអូនថៃគ្រឿងក្តីមកក្រុមពួកគាត់ហ្នឹងគឺអាចធ្វើបានដែរផ្សាយជាភាសាយួនឬក៏ភាសា ខ្មែរអីពីភាសានោះដូចជាយើងផ្សាយនៅពេលនេះអញ្ចឹងយើងផ្សាយទាំងភាសាអង់គ្លេសគឺភាសា ខ្មែររឹតតែឲ្យបងប្អូនយើងនៅខាងនោះនឹងបានយល់បានជួលជាភាសាអំពីច្បាប់ហ្នឹង អញ្ចឹងខ្ញុំកណាមិនអូសបន្លាយអីវិញទេសូមចូលអំពីរឿងមាត្រាទី28តែម្ដងដោយញោមអឺទៀតថេនបានលើកឡើងពីខាងដើមហើយថាអឺបងប្អូនយើងនៅក្រមនឹងពេលខ្លះគាត់ដេកសំងំហើយបងប្អូន ខ្លះក៏បានដូចថាមិនតន់សូវយល់គាត់អត់ហ៊ានតវ៉ាទេកាលពីមុនដែល ខ្ញុំក៏ណាគាត់សង្កេតឃើញ កាលពីមុនដែលយើងមានអឺប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook យើងមិនសូវឃើញមានបញ្ហាអីទេរឿងដីធ្លីក្តីរឿងការផ្សព្វផ្សាយពីរឿងសិភៅក្តីរឿងអីផ្សេងផ្សេងយើងអត់ហាក់បីដូចជាគ្មានអីកើតឡើងសម្រាប់បងប្អូនខ្មែរយើងដែលរស់នៅកម្ពុជាក្រោមអញ្ចឹងស្រាប់តែយើង បានផ្សព្វផ្សាយនៅច្បាប់នេះណាមិនយូរប្រហែលយើងឃើញមាន បញ្ហាកើតឡើងជារឿយៗហេតុអីបានថាបញ្ហាកើតឡើងជារឿយ ពួកអីគាត់បានស្ដាប់គាត់បានយល់ទៅគាត់ដឹងថាអូកុំមុនីហ្នឹងកំពុងតែគៀបសង្កត់លើគាត់កុំមុនីហ្នឹងគឺបានន័យថាយួនហ្នឹងកំពុងតែជិះជាន់លើគាត់បានន័យថាមិនគោរពច្បាប់ដែលចេញមកហើយណាឃើញទេអញ្ចឹងរឿងដីធ្លីឃើញជាហោហែតាមគាត់មានច្រើនពីមុនមកទៀតប៉ុន្តែគាត់មិនដឹងថាគាត់ធ្វើនឹងខុសឬក៏ត្រូវទេស្រាប់តែយើងបានផ្សព្វផ្សាយពីរឿងច្បាប់រឿងការកាន់កាប់ដីធ្លីចាប់ផ្ដើម មានរឿងនឹងកើតឡើងគាត់មានសិទ្ធិក្នុងការនិយាយស្ដីគាត់មានសិទ្ធិក្នុងការតវ៉ាគាត់មានគាត់មានសិទ្ធិក្នុងការការពារនៅទ្រព្យសម្បត្តិរបស់គាត់ដែលគាត់បានបាត់បង់ហើយដូចជារឿងនៅក្នុងអឺខេត្តកមួនសដូចជារឿងបងដែលវិញវងដែលអញ្ចឹងណាបានន័យថាឃើញនៅភាពអយុត្តិធម៌ដល់ប្រិយផ្សៃអញ្ចឹងទោះបីថាមិនមែនជាកម្មសិទ្ធិដីរបស់គាត់មែនក៏ប៉ុន្តែគាត់នឹកឃើញថាការឈឺចាប់នឹងមានយូរមកហើយ ក៏ទ្រាំយូរមកហើយក៏ប៉ុន្តែដល់ពេលក៏ទ្រាំអត់បានអញ្ចឹងក៏ត្រូវទៅចូលរួម ដើម្បីមកជួយការពារនៅទឹកដីរបស់ខ្មែរយើងមិនឲ្យបាត់បង់តទៅទៀតពីព្រោះយើងមើលឃើញជាក់ស្ដែងថា រដ្ឋាភិបាលវៀតណាមនឹងបានធ្វើខុសហើយប៉ុន្តែប្រសិនបើយើងមិនទៀមទាបើសិនតែយើងមិនតវ៉ាទេគឺនៅតែធ្វើទៀតហើយយើងមើលអំពីចដូនចតារបស់យើងតាំងពីមុនមកសម្បទានដីធ្លីនឹងឲ្យយួនច្រើនណា មិនថានៅដីស្រែចំការឬក៏មិនថាវត្តអារាមទេខ្មែរយើងតែងតែសម្បទានដីធ្លីហ្នឹងគឺឲ្យរដ្ឋាភិបាលយួនច្រើនតែមែនទេមិនថាដីស្រែឬក៏ដីវត្តឲ្យសង់សាលារៀនឬក៏ឲ្យដីស្រែនោះធ្វើសាលារៀនគឺមានតែខ្មែរយើងទេតាំងពីដើមមកអញ្ចឹងហើយដល់ពេលដែលយើងឲ្យគេនៅយូរយូរទៅគេចាប់ផ្ដើមអត់ជិញទេគេចាប់ផ្ដើមថានេះគឺជាកម្មសិទ្ធិរបស់គេតែម្ដងយូរយូរទៅឃើញទេបានថា ប្រសិនបើគេធ្វើតទៅទៀតណាយើងនឹងអស់សេរីភាពយើងនឹងអស់ទឹកដីហើយទៅអនាគតនោះប្រសិនបើយើងមិនមិនការពាររឿងបញ្ហាហ្នឹងអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នានៅ កម្ពុជាក្រោមក៏គួរតែជ្រាបគួរតែយល់ដែរថាពួកអឺប្រសង់ឬក៏ពុទ្ធបរិស័ទនៅខាងក្រៅដែលខំប្រឹងជំរុញឬក៏ខំប្រឹងកកកកកាយនៅច្បាប់នឹងគឺបានន័យថា ចង់ឲ្យបងប្អូននឹងបានយល់ចង់ឲ្យបងប្អូនកុំភ័យខ្លាចទៀត ពីរឿងបាត់បង់សិទ្ធិសេរីភាពក្នុងការគ្រប់គ្រងដែនដីរបស់យើងអញ្ចឹងត្រឡប់មកវិញគឺបានន័យថានៅក្នុងមាត្រាទី28ហ្នឹងក៏វាពាក់ព័ន្ធទៅក្នុងមាត្រា10មាត្រាទី26ផងដែរអញ្ចឹងបានន័យថារឿងដីធ្លីវាតាក់ទងគ្នាទាំងអស់គឺមាត្រា10ក៏បានចែងច្បាស់ពីរឿងដីធ្លីហ្នឹង មាត្រាទី26ហ្នឹងក៏បាននិយាយពីរឿងដីធ្លីពីរឿងសិទ្ធិកម្មការពី ពេលដែលយើងមានបញ្ហាតើរដ្ឋនឹងត្រូវធ្វើយ៉ាងណាចោះកិច្ចសន្យាព្រមព្រៀងគ្នាយ៉ាងម៉េចដើម្បីឲ្យស្របទាំងសងខាង ប្រសិនបើយើងជាអ្នកកាន់កាប់ដីធ្លីយើងមិនស្របយើងមិនពេញចិត្តយើងអាចបដិសេធបាន គឺគ្មាននរណាមួយដូចថាហ៊ានរំលោភទៅលើដីធ្លីរបស់យើងទេយើងមានសិទ្ធិតវ៉ាព្រោះអីធ្វើនេះវាជាការធ្វើបំពានការធ្វើខុសនៃការធ្វើខុសនៃលក្ខន្តិកៈនិងការធ្វើខុសនៃច្បាប់ អន្តរជាតិទាំងច្បាប់ស្ដីអំពីជនជាតិដើមផងអញ្ចឹងបានជាយើងឃើញថ្មីថ្មីនេះនៅក្នុងអឺវត្តឡែងសេរីមង្គលតាធាយហ្នឹងឃើញវត្តសម្បទាដីឲ្យតាពីកង់ទេក៏ប៉ុន្តែរដ្ឋាភិបាលយួន រដ្ឋអំណាចយួន ខ្លែងបន្លំឯកសារទៅយកដីផវត្តនឹង12កុងឃើញទេនឹងចិត្តចិត្តយើងថាចាំងឲ្យនៅនឹងជាសក់ទាំងអស់គ្នាចាំងឲ្យនៅនឹងរស់ជាមួយគ្នា ជា ខ្មែរជាយួនជាជនជាតិអី ខ្មែរយើងអត់សូវប្រកាន់ទេតែគេនេះគេអាងតែរដ្ឋអំណាច អាងតែគេមានសិទ្ធអាងតែគេនឹងគេមានតួនាទីអីចឹងអញ្ចឹងគេខ្លាញ់បន្លំនៅឯកសារទាំងអស់ហ្នឹងយើងសំណាងដែរយើងមានលោកឆ្លាតមានលោកហ្នឹងដូចថាយល់អំពីច្បាប់ហើយប្រជាជនហ្នឹងក៏ចេះសាមគ្គីគ្នាចេះជួយការពារដីធ្លីទៅយើងក៏ទៀមទាទៅទៀមទានោះក៏បែកធ្លេឯកសារនឹងមកហ្នឹងឃើញទេ យើងយើងឃើញបានន័យថារដ្ឋាភិបាលយន្តប្រសិនបើយើងអត់ស្គាល់ច្បាប់អត់ដឹងច្បាប់អំពីសិទ្ធិការពារទឹកដីរបស់យើងគេប្រកាសជារំលោភយកទឹកដីយើងទាំងស្រស់ស្រស់ទោះបីតែមានច្បាប់ហើយក្តីក៏គេហ៊ានរំលោភបំពានទៅលើយើងដែរអញ្ចឹងមិនត្រឹមតែ ក្នុងសម័យអតីតកាលទេទោះបីតែបច្ចុប្បន្នហ្នឹងក៏គេហ៊ានរំលោភយកទឹកដីរបស់យើងដែរអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នា អឺមិនត្រូវមានការតក់ស្លុតឲ្យភ័យខ្លាចទេយើងការពារតាមច្បាប់យើងការពារទៅតាមសិទ្ធិរបស់យើង ប្រសិនបើពេលនេះបងប្អូនមិនការពារដីធ្លីរបស់បងប្អូនទេតអនាគតគឺចប់ហ្មងតអនាគតគឺសូន្យហ្មងទោះបីតែយើងអឺធ្វើប៉ុណ្ណឹងហើយយើងនៅតែបាត់បង់ម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចរហូតដល់យើងសប្ដថ្ងៃហ្នឹងសឹងមិនចង់មានអីផងដោយដែលចិត្តមេត្តា ចិត្តសម្បទារឿងដីធ្លីនឹងឲ្យគេច្រើនពេក មួយទៀតដែលយើងមានការប្រួយបារម្ភហើយក៏យើងមានការភ័យខ្លាចដែរពីរឿងអឺដីវត្តណាដីវត្តដែលអនុញ្ញាតឲ្យជនឲ្យអនុញ្ញាតឲ្យយួននឹងធ្វើជាធ្នូណាធ្វើជាភ្នុកកាប់ខ្មោចធ្វើអីចឹងហើយគេដាក់អសរជាអសរយួនអសរចិនអីចឹងយើង មានការប្រួយបារម្ភដែរក្នុងពេលអនាគតហ្នឹងប្រសិនបើថាឲ្យគេច្រើនទៅច្រើនទៅយូរទៅគេថាកន្លែងនេះគឺជាកន្លែងចដូនចតាគេគេថា វត្តនេះទៅកសាងប្រហែលឆ្នាំអីចឹងចដូនចតាគេនឹងអឺមានភ្នោកន្លែងកប់ខ្មោចអីតាំងពីណាពីណៃមកគេអាចមាន សិទ្ធិនឹងតាមទៀតថាទឹកដីនេះគឺជាទឹកដីរបស់គេដែរអញ្ចឹងសូមគុណម្ចាស់អឺគួរជ្រាបដែរគុណម្ចាស់គួរតែធ្វើពិចារណាយើងកុំអោយមានរឿងភ្នោខ្មោចចិនយួនអីនៅក្នុងវត្តទេបើថាបូជា ក្រណែដាក់ធាតដាក់អីនោះវាជាមិនជាបញ្ហាទេប្រសិនបើយើងនៅតែអនុញ្ញាត ឲ្យជនយួនធ្វើជាភ្នោធ្វើជាអីហើយដាក់អសរសាស្ត្រគេយូរទៅយើងអាចបាត់ទៅជីវបឋមរបស់យើងអាចបាត់ទឹកដីរបស់យើងក៏មានដែរខ្ញុំកណាទីហោដូចជានៅ ក្នុងវត្តប្រាសាទកុងនៅវត្តប្រាសាទកុងគឺជាបណ្ដទឹកដីទូលាយហើយធំមើលអនុញ្ញាតឲ្យបងប្អូនយើងនឹងធ្វើតេស្តនៅព្រោះឯក្នុងសម័យសង្គ្រាមសម័យដែលយើងឆ្លុះប្រកែកគ្នាទៅមិនសូវមានតេស្តសម្បែងផ្ដាល់តេស្តផ្ដាល់អីដីអីឲ្យគេនៅយូរទៅឥឡូវដេញគេគេអត់ចេញ ណាដូចនេះអត់គីកណៅដល់ធ្វើអាគារធំធំអញ្ចឹងអញ្ចឹងយើងចាំងរើ ចាំងធ្វើអីមិនក៏ដោយពួកអីគេសះជាគេហ្នឹងគេងាយស្រួលណាគេគេងាយស្រួលនឹងការពារគ្នាគេណាទៅយើងជាខ្មែរយើងពិបាកតវ៉ាបើថាឲ្យគេហើយគឺពិបាកដកមកវិញណាហើយកសាងសាលានៅក្នុងវត្តអញ្ចឹងដែរសាលាបឋមសិក្សាហ្នឹងឃើញលោកថាងបើណែឯងចេញពីវត្តហ្នឹងលោកឲ្យដីស្រែប្រវត្តិទៀតឲ្យណែឯងទៅកសាងសាលានៅខាងនោះទៅ អញ្ចឹងចេញពីវត្តស្រាតិគីកសាងសាលាគេយកដីវត្តដីស្រែព្រោះកសាងសាលាហើយគេអត់ចេញគេធ្វើដាក់សាលានៅវិទ្យាល័យហ្នឹងទៅហើយអាសាលាបឋមនៅក្នុងវត្តនៅក្នុងវត្តធម្មតាអញ្ចឹងទៅឃើញកាលពីមុនយើងឲ្យដីគេថាណែចេញពីវត្តទៅសាងសាលានៅក្រៅវត្តទៅឲ្យដីស្រាប់តែគេកសាងសាលាហើយគេអត់ចេញទៅគេគេដាក់ទាំងបឋមទាំងវិទ្យាល័យបឋមនៅក្នុងវត្តដដែលទៅវិទ្យាល័យនៅក្នុងសាលាខាងមុខវត្តនឹងស្រែដីលោកទៀត នេះយើងមើលឃើញបាត់ពិសោធន៍ទាំងអស់នេះហើយបានជាយើងមានការប្រួយបារម្ភមានការភ័យខ្លាចអញ្ចឹងហើយបានជាថាផ្ដាំទៅដល់បងប្អូនយើងទាំងអស់គ្នាយើងធ្វើអ្វីក៏ដោយក៏យើងត្រូវមានការប្រុងប្រយ័ត្នមានការការពារទ្រព្យសម្បត្តិរបស់យើងជាពិសេសរឿងធនធានធម្មជាតិដែលយើងមានពីចដូនចតារបស់យើងនឹងយើងត្រូវតែការពាររក្សាឲ្យបានយូរអង្វែង ហើយយើងកុំដូចថាចិត្តតែមានចិត្តធម៌មេត្តាពេកចំពោះរឿងដីរឿងធ្លីអីកន្លែងណាដែលយើង មានមេត្តាមិនមែនថាយើងមិនមានការតំណាក់តំណងឬក៏មិនមិនផ្ដាល់មេត្តាទៅឲ្យគេយើងផ្ដាល់មេត្តាឲ្យគេនឹងច្រើនណាស់ខ្មែរយើងនឹងរឿងដីរឿងធ្លីអីហ្នឹងគឺមានតែខ្មែរយើងទេដែលឲ្យដីឲ្យធ្លី ខាងយួនឲ្យដីឲ្យធ្លីខាងរដ្ឋាភិបាលនឹងគឺធ្វើអ្វីគ្រប់ស្រាប់បែបយ៉ាងទាំងអស់ហើយចំណែករដ្ឋាភិបាលនឹងមានដែលឲ្យដីធ្លីដល់ប្រជាជនមានឲ្យដីធ្លីអឺដល់ខាងផ្នែកព្រះពុទ្ធសាសនាគឺមិនដែល តាំងពីបុរាណមកយើងធ្វើការសិក្សាយើងធ្វើការមើលមើលគឺមិនដែលឃើញមានសោះកុំថាមិនឲ្យទោះបីតែយើងសុំកសាងសាលាឆោតទៀនដែលជាដីរបស់យើងហើយហ្នឹង ក៏គេមិនចង់អនុញ្ញាតឲ្យយើងធ្វើផងតម្រាំតែឲ្យដីយើងធ្វើនោះគឺមិនងាយទេអញ្ចឹងហើយបានជាបងប្អូនយើង ដូចជានៅក្នុងវត្តអឺសេរីមង្គលតាធេហ្នឹងគាត់មិនសុខចិត្តអញ្ចឹងទៅគាត់ក៏ទៀមទាតវ៉ាឡើងហ្នឹងដើម្បីយួសិទ្ធិនៃការគ្រប់គ្រងដីនឹងឡើងវិញព្រោះអីដីនឹងថាឲ្យថាធ្វើកន្លែងបូជាសពជាបណកិច្ចនោះគឺពីកងលេងគេធ្វើឯកសារបន្លំទៅយួរលេង12កងហ្នឹងណា អ្នកណាសោកចិត្តពីរឿងបញ្ហាហ្នឹងចឹងហើយបានជានិយាយដល់ចូលពីរឿងបងវិញវងដែបហ្នឹងគាត់តវ៉ាគឺដើម្បីការពាររក្សានៅទឹកដីចដូនចតាដែលមានពីមុនមកហ្នឹងអញ្ចឹងហ្នឹងយួនហ្នឹងគួរតែដឹងគុណវងដែបហើយដោះលែងបងវងដែបចេញពីគុកហើយសុំទោសគាត់ហើយឲ្យសំណងគាត់ឲ្យសំស្របអ្វីដែលរដ្ឋាភិបាលយួនហ្នឹងធ្វើចំពោះគាត់អញ្ចឹងគាត់ទៀមទាកតវ៉ាការពារសិទ្ធិហ្នឹងគឺអត់មានខុសទេ